កំពុងពពោះចេះតែរមាស់អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ1អ្វីជាជំងឺច្រាទឹកប្រមាថក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះជំងឺច្រាទឹកប្រមាថក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះគឺជាជំងឺមួយ ដែលកើតឡើងនៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះជារឿយៗជំងឺនេះ ធ្វើឲ្យស្ត្រីមានផ្ទៃពោះមានអាការៈរមាស់ខ្លាំងហើយជាធម្មតាកើតមាននៅលើបាតដៃនិងបាតជើងប៉ុន្តែការរមាស់ខ្លះ អាចកើតឡើងមាននៅលើផ្នែកជាច្រើននៅលើរាងកាយរបស់ស្រីស្រីយើងដែរទោះបីជាស្ថានភាពជំងឺនេះមិនល្អប៉ុន្តែជំងឺនេះមិនបង្កហានិភ័យរយៈពេលវែងដល់មួយម៉ាត់ទេ តែអាចមានគ្រោះថ្នាក់ដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃបានពាក្យថាច្រាទឹកប្រមាថគឺសំដៅទៅលើស្ថានភាពនិងជំងឺដែលបណ្ដាលមកពីទឹកប្រមាថដែលជាសារធាតុរំលាយពីថ្លើមមានលំហូរយឺតឬគ្មានលំហូរសោះ ការមានផ្ទៃពោះត្រូវបានគេចាត់ទុកថាជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលអាចបណ្ដាលឲ្យមានជំងឺច្រាលទឹកប្រមាត់បាន2រោគសញ្ញានៃជំងឺច្រាលទឹកប្រមាត់ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះការរមាស់គឺជាសញ្ញាដំបូងនៃជំងឺច្រាលទឹកប្រមាត់ក្នុងអំឡុងពេលស្រីស្រីយើងមានផ្ទៃពោះស្ត្រីមានផ្ទៃពោះភាគច្រើនដែលមានជំងឺច្រាលទឹកប្រមាត់នឹងមានអាការៈរមាស់លើដៃនិងបាតជើង។ ចំពោះស្ត្រីមួយចំនួននឹងមានអារម្មណ៍រមាស់នៅគ្រប់កន្លែងលើខ្លួនផងដែរនៅពេលយប់ការរមាស់នឹងមានសកម្មភាពកាន់តែខ្លាំងហើយធ្វើឲ្យម៉ាក់ម៉ាក់មានអារម្មណ៍មិនស្រួលដូច្នេះអាចនឹងរំខានដល់ការគេងបានជាធម្មតាគេជឿជាក់ថា ការរមាស់នេះភាកច្រើន កើតមានឡើងនៅក្នុងត្រីមាសទី3នៃការមានផ្ទៃពោះប៉ុន្តែពេលខ្លះក៏អាចនឹងកើតឡើងមុនពេលនេះដែរ នៅពេលដែលម៉ាក់ម៉ាក់សម្រាលរួចការរមាស់នេះនឹងបាត់ទៅវិញក្នុងរយៈពេល2ទៅ3ថ្ងៃក្រោយរោគសញ្ញាទូទៅមួយចំនួនទៀតដែលមិនសូវកើតមាននៅលើអ្នកជំងឺ ច្រាទឹកប្រមាត់មានការកើតលឿងនៅលើស្បែកនិងភ្នែកជំងឺខាន់លឿងចង្អោរមិនឃ្លានអាហារជាដើម3ស្ត្រីមានផ្ទៃពោះណា ខ្លះដែលងាយនឹងមានជំងឺ ច្រាទឹកប្រមាត់កត្តាប្រឈមចម្បងចម្បងនៃជំងឺ ច្រាទឹកប្រមាត់ លើស្ត្រីមានផ្ទៃពោះមាន មានប្រវត្តិផ្ទាល់ខ្លួនឬគ្រួសារមានជំងឺច្រាទឹកប្រមាត់ក្នុងអំឡុងពេលមានផ្ទៃពោះមានប្រវត្តិមានជំងឺថ្លើមមានផ្ទៃពោះកូនភ្លោះកត្តាហានិភ័យមួយចំនួនគឺតកតងទៅនឹងសែនដោយភាគច្រើនគឺបណ្ដាមកពីការកើនឡើងនៃអរម៉ូនដែលមាននៅក្នុងផ្ទៃពោះនៅពេលដែលយើងមានប្រវត្តិជំងឺនៃកត្តាហានិភ័យណាមួយនោះនឹងមានការវិវត្តខ្ពស់